បាទសួស្តីបងប្អូនទាំងអស់គ្នាបាទយើងមកជួបគ្នាជាមួយនឹងមេរៀនទី4និយាយពីក្រមសីលធម៌និងបញ្ហាសង្គមនៅក្នុងប្រព័ន្ធព័ត៌មានបាទសួរថាតើអឺក្រមសីលធម៌ហើយជាមួយនឹងបញ្ហាសង្គមនេះកើតឡើងជុំវិញទៅលើបញ្ហានឹងអត់បាទអញ្ចឹងអឺនៅពេលដែលគណៈពេលដែលយើងមានប្រព័ន្ធព័ត៌មានសួរថាតើយើង ប្រឈមជាមួយនឹងកត្តាអ្វីខ្លះណាប្រឈមអីហើយបញ្ហាសង្គមនឹងកើតឡើងអីហើយវាមាន ចរិតលក្ខណៈបែបណាសម្រាប់មនុស្សនៅក្នុងសង្គមបាទអញ្ចឹងនៅក្នុងមេរៀននេះនឹងបកស្រាយទៅលើខ្លឹមសារជាបន្តបន្ទាប់បាទសម្រាប់គោលបំណងនៅក្នុងមេរៀនបាទគោលបំណងមេរៀនគឺឆ្លើយតបជាមួយនឹងសំណួរចំនួន4ដែលជាសំណួរកន្លឹះនៅក្នុងនេះដែរហើយក៏ឆ្លើយតបជាមួយនឹង content ចំនួន4ដូចគ្នាបាទសំណួរខាងមុខហើយខ្ញុំមិនបានបកស្រាយបាទតោះឥឡូវយើងមក content តែម្ដងបាទគេត្រូវ ស្គាល់ឬក៏ចង់ដឹងថាតើបញ្ហា សង្គមពាក់ព័ន្ធគ្នាជាមួយនឹងនយោបាយពាក់ព័ន្ធគ្នាជាមួយនឹងក្រមសីលធម៌វាកើតឡើងអ្វីខ្លះអញ្ចឹងអ្វីខ្លះដែលជាបញ្ហាសង្គមជាក្រមសីលធម៌បាទចំណុចទី2គឺគោលការណ៍នៃការធ្វើសេចក្តីសម្រេចចិត្តចំណុចទី3ត្រូវស្គាល់ពីនេះនេះបញ្ហា ប្រឈមពាក់ព័ន្ធជាមួយនឹងកម្មសិទ្ធិឯកជនជាមួយនឹងកម្មសិទ្ធិបញ្ញាបាទចំណុចទី3 ពាក់ព័ន្ធគ្នាជាមួយនឹងប្រព័ន្ធព័ត៌មានច្បាប់ជាមួយនឹងគុណភាពជីវិតណាគុណភាពជីវិតតើតើវាបាន ជួយអ្វីខ្លះអញ្ចឹងនៅក្នុងមេរៀនទី4នេះគឺ cover ទៅលើ content ចំនួន4ណាមាតិកាចំនួន4ដែលនឹងត្រូវបកស្រាយបាទអូខេតោះទៅ content ទី1បាទក្រមសិលធម៌និងបញ្ហាសង្គមហើយនិងបញ្ហានយោបាយបាទនេះ recent recent case of failed ethical judgment in business នេះ ជាទូទៅគឺពាក់ព័ន្ធគ្នាជាមួយនឹងការសន្និដ្ឋានឬក៏ការគិតឡើងទៅលើ ក្រមសិលធម៌ករណីដែលយើងប្រាជ័យទៅក្នុងក្រមសិលធម៌មានន័យថារាល់ពាក់ព័ន្ធជាមួយជាមួយនឹងប្រភេទអាហារប្រភេទ business ទាំង lain ណាដែលគាត់អឺរំលោភឬក៏មិនមានក្រមសិលធម៌នៅក្នុង ការរស់ស៊ីបាទចំណុចទាំងអស់ហ្នឹងណា General Moto ណា Barclay Bank ណា Saku Smith Klein Walmart អីជាដើមគឺសិតតែជាប្រភេទដែលគាត់មាន case មួយមួយដែលគាត់ប្រឈមជាមួយនឹងបញ្ហាក្រមសីលធម៌ណា in many information system used to bury decision from public scrutiny នេះនៅក្នុង ប្រព័ន្ធព័ត៌មានមួយចំនួនគឺមួយចំនួនធំនោះគឺត្រូវបានប្រើប្រាស់ហើយគឺការធ្វើសេចក្តីសម្រេចចិត្តមួយដែលមានន័យថាជួយកាត់បន្ថយឬក៏ពេលខ្លះគាត់ប្រើដើម្បី លុបបំបត្តិអព័រមានទាំងអស់ហ្នឹងបាទរឿងដែលសំខាន់នៅក្នុងករណីនេះគឺក្រមសិលធម៌ដែលអាចអានេះគ្រាន់តែជាឧទាហរណ៍នៃប្រភេទនៃអាជីវកម្មមួយចំនួននេះបាទអញ្ចឹងអាជីវកម្មមួយចំនួនដែលគាត់អាចគាត់អត់មាន ក្រមសិលធម៌ឧទាហរណ៍ថាប្រភេទជា Star Mart ជា supermarket ឬក៏អីហ្នឹងគាត់លក់ផលិតផលឬក៏ឧបករណ៍ទាំងឡាយណាហួស delay អីជាដើមហ្នឹងណាបើគាត់លក់ឲ្យក្នុង នៃចេតនាណាមួយដើម្បីទទួលបានប្រាក់ចំណូលអាហ្នឹងគេគឺក្រមសីលធម៌ហើយទាំងអស់ហ្នឹងគេចាចយ៉ាងម៉េចអាហ្នឹងត្រូវបានកាត់ទោសតាមរយៈសាធារណជនព្រោះនៅគណៈឥឡូវហ្នឹងគឺបញ្ហាហ្នឹងកើតឡើងច្រើនបើសិនជាមានហើយក្នុងប្រទេសយើងគឺមានប្រទេសជាច្រើនមានមានប្រជាជនជាច្រើនដែលគាត់នឹងបង្ហាញនឹងរិះគន់ណាចាំរិះគន់ហើយជាពិសេសគឺអឺប្រព័ន្ធផ្សព្វផ្សាយព័ត៌មានផ្នែកតាមរយៈ ប្រព័ន្ធទំនាក់ទំនងសង្គម Facebook អីជាដើមតែគាត់ រីកាដែលគាត់អីហ្នឹងអញ្ចឹងចំណុចដែលធ្វើឲ្យប៉ះពាល់ទៅលើ ក្រមសីលធម៌វាអាចមានណាច្រើននៅក្នុងស្រុកខ្មែរយើងក៏មានដែរនេះគឺជាករណីឧទាហរណ៍ទៅលើប្រទេសផ្សេងផ្សេងបាទអូខេក្នុង case មួយមួយហ្នឹងពួកយើងអាចមើល e-book បន្ថែមណាមើល e-book បន្ថែមទៅលើករណីអឺនៃនៃបញ្ហា ដែលកើតឡើងទៅលើ ethical judgment អូខេអញ្ចឹង ethical ហ្នឹងគឺជាអ្វីនេះ principle of right and wrong that individual acting a free moral agent use to make choice to guide their behavior នេះនេះក្រមសិលធម៌ឬក៏សិលធម៌អានឹងគឺជាគោលការណ៍នៃសិទ្ធណានៃសិទ្ធថាត្រូវឬក៏ខុសរបស់បុគ្គលម្នាក់ម្នាក់ដែលគាត់សំដែង ទៅតាម លក្ខណៈរបស់បុគ្គលឬក៏ជាការ សម្រេចចិត្តនៅលើសំដែងឲ្យមានតាមអាកប្បកិរិយារបស់ពួកគាត់ ចឹងណាអាហ្នឹងជារឿងមានន័យថាក្រមសិលធម៌ទង្វើទាំងឡាយណាដែលកើតឡើងដែលយើងអាចសន្និដ្ឋានថា ត្រូវឬក៏ខុសក្នុងចំណុចហ្នឹងអាហ្នឹងគឺជាក្រមសិលធម៌អញ្ចឹងទង្វើទាំងអស់នេះគឺជាទង្វើមួយដែលគេត្រូវចៅយកចិត្តទុកដាក់នៅក្នុងអាជីវកម្មអញ្ចឹងបើសិនជាយើងធ្វើអាជីវកម្មណាមួយដែលពុំបានយកចិត្តទុកដាក់ឲ្យសមស្របទេ យើងត្រូវគិតយើងត្រូវប៉ះពាល់ទៅលើបញ្ហាក្រមសិលធម៌ហ្នឹងឯងនិយាយរួមសរត្រឡប់មកវិញសម្រាប់ពុកម៉ែបងប្អូន ដែលគាត់ធ្វើអាជីវកម្មឬក៏ជាម្ចាស់អាជីវកម្មទៅធ្វើអ្វីគឺត្រូវផ្ដោតសំខាន់ទៅលើក្រមសីលធម៌ទៅទៅគិតទៅលើសុខភាពសាធារណៈឬក៏បញ្ហាទាំងឡាយណាដែលប៉ះពាល់ទៅលើសង្គមអាចំណុចហ្នឹងគឺគេចង់ផ្ដោតសំខាន់បាទអូខេចំណុចបន្ត information system and ethics នៅខាងមុខគេនិយាយពីក្រមសីលធម៌ហើយខាងក្រៅនេះគេចង់យកក្រមសីលធម៌បូកជាមួយនឹងប្រព័ន្ធព័ត៌មានណា ប្រព័ន្ធព័ត៌មានបាន raise new ethical question because they create opportunity for នេះគណៈពេលដែលវាមានក្រមសីលធម៌ហើយក៏បញ្ហានៃនៃនៃប្រព័ន្ធព័ត៌មានក៏អាចបង្កើតឡើងទៅនឹងក្រមសីលធម៌មួយចំនួនផងដែរក៏អាចកើតទៅជា question នេះជា សំណួរមួយពីព្រោះគេត្រូវបានកើតឡើងថាវាជាឱកាសមួយដែរគណៈពេលដែលយើង មានប្រព័ន្ធព័ត៌មានចឹងឱកាសកើតឡើង ក្នុងការបង្ហាញឬក៏ពេលពេលដែលមានប្រព័ន្ធព័ត៌មានវាមាន two way ទាំងគុណសម្បត្តិនិងគុណវិបត្តិបាទអញ្ចឹងនៅក្នុងហ្នឹងគឺគេចង់និយាយថា create opportunity នេះបង្កើតទៅនឹងកាលានុវត្តភាពអីផ្សេងផ្សេងជាដើមណានៅក្នុងនោះមាន intent social change នៃ strengthening existing distribution of power money right and obligation ណាខណៈពេលដែលមានក្រមសិលមានមានប្រព័ន្ធព័ត៌មានវាអាចបង្កើតឡើងទៅលើបញ្ហាជាផ្សេងផ្សេងណាមានការគម្រាមកំហែងណាធ្វើឲ្យសង្គមមានការផ្លាស់ប្ដូរដែរ ឬក៏អឺការបែងចែកទៅនឹងអំណាចឬក៏ទឹកប្រាក់ឬក៏សិទ្ធិក៏នឹងកតបកិច្ចហ្នឹងក៏មានការផ្លាស់ប្ដូរជាខ្លាំងណាឬក៏មានការគម្រាមកំហែងអីផ្សេងផ្សេងបាទក្នុងករណីកន្លងមកនេះគឺមានពាក់ព័ន្ធគ្នាជាមួយនឹងការឈរបោកចលុយណាឈរបោកចលុយហ្នឹងគឺអឺព្យាយាមប្រើរូបភាពជាលក្ខណៈអ្នក ទុនខ្សោយហើយឲ្យយើង ប្រើវេលុយជូនហើយដើម្បីបើកប្រអប់បើកស្អីស្អីណាណី បាទមានសិទ្ធិចាំរួចចាំយកលុយមកចាយគ្នា មានអ្នកមានសិទ្ធិយកដល់ពេលផ្ញើលុយចុងក្រោយឲ្យគេគេបោកអានឹងមានបាទនៅកូនសិស្សខ្ញុំដែលខ្ញុំធ្លាប់រៀនប្រហែលឆ្នាំមុននៅកំពង់ធំគាត់ចងកស្លាប់ដោយសាររឿងហ្នឹងណាចាញ់បោកគេហួសចិត្តណាបាទហួសចិត្តគេផ្ញើអ្នកនេះអ្នកនេះអ្នកឯងគេកំពុងតែឈឺកើតជំងឺ មហារីកនេះមហារីកនោះណាមានកន្លងមកគឺកើតឡើងជារឿយរឿយបាទហើយមួយទៀតអាបោកតាមរយៈ អឺគ្រោះថ្នាក់ចរាចរណ៍បាទអាហ្នឹងតាមទូរស័ព្ទក៏មានបាទអានេះជាប្រព័ន្ធព័ត៌មានបាទហើយមួយទៀតឥឡូវហ្នឹងគឺអឺបោកតាមប្រព័ន្ធវេលុយអីជាដើមអាហ្នឹងករណីហ្នឹងគឺកើតឡើងហើយចំណុចចុងក្រោយគឺពាក់ព័ន្ធជាមួយនឹងនេះអ ுக ្រិតកម្មអីជាដើមបាទប្រព័ន្ធព័ត៌មានក៏ជាកត្តាមួយដែលធ្វើឲ្យប៉ះពាល់ដល់សង្គមដែរអញ្ចឹងនៅក្នុងនេះគេនិយាយពីក្រមសីលធម៌សង្គមនយោបាយជាមួយនឹងបញ្ហានៃប្រព័ន្ធព័ត៌មានហ្នឹងឯង បាទអូខេនេះចំណុចបន្តតើ a model for thinking about ethical social and political issue នេះជាគំរូឬក៏ជា model មួយ ដែលយើងត្រូវគិតប្រកបទៅដោយក្រមសីលធម៌ដែលផ្ដោតសំខាន់ទៅលើបញ្ហាសង្គមបញ្ហា នយោបាយជាដើមនេះ society as a compound គេចង់មានន័យថាគេគេចង់និយាយថាអឺសង្គមមួយហាក់បីដូចជាតាពាំងដោយស្ងប់ស្ងាត់បាទមានន័យថាតាពាំងហ្នឹង គឺជាអឺខណៈពេលដែលទង្វើមនុស្សកើតឡើងកាន់តែខ្លាំងទៅខ្លាំងទៅខ្លាំងទៅធ្វើឲ្យអឺអឺទង្វើនៃមនុស្សក៏មានអីចេះគឺចង់បញ្យល់ថាសម្រាប់ទឹកទឹកតាពាំងបើសិនជា អត់មានអ្វីមួយកើតឡើងទេ វានៅនឹងថ្កល់ បើខ្យល់បក់វាអាចធ្វើឲ្យរលកហ្នឹងអាហ្នឹងករណីដែលមានខ្យល់បក់តែបើអត់ទេគេថាសង្គមមួយហាក់បីដូចជាទឹកតពាំងមួយបាទទឹកតពាំងទឹកដងមួយដែលពុំមានអឺអវ័យបក់បោកឲ្យវានៅស្ងៀមនៅនឹងថ្កល់បាទហើយករណីដែលមាន IT information system វាហាក់បីដូចជាថ្មមួយទម្លាក់ទៅក្នុងទឹកទឹកតពាំងទឹកដងទឹកតពាំងនឹងអញ្ចឹងបាទ creating a ripple a ripple of new situation not covered by all rule នេះណាត្រង់ចំណុចហ្នឹងគេចង់មានន័យថាអឺខណៈពេលដែលយើងទម្លាក់ថ្មមកដុំចូលទៅក្នុងត្រពាំងហ្នឹងវាធ្វើឲ្យមានរលកចេញណាធ្វើឲ្យមានរលកចេញចេញក្រៅណាធ្វើឲ្យរលកចេញអញ្ចឹងធ្វើឲ្យទឹកនឹងរង្គើខណៈពេលដែលមាន IT ចឹងខណៈពេលដែលមានប្រព័ន្ធព័ត៌មានធ្វើឲ្យសង្គមនោះរង្គោះរង្គើដែរតាមរយៈនឹងដែរបាទហើយអ្វីដែលអាចកើតឡើងនោះគឺអត់មានអីជក់ជ្រាំដែរទេវាកើតឡើងជារឿយរឿយមានអីថ្មីថ្មីចំណិចណាបើយើងតម្លាក់ថ្មមកដុំចូលទៅក្នុងត្រពាំងវាឃើញទឹករលកនោះផ្លុកមកវាធ្វើឲ្យរលកចេញក្រៅរហូតទាំងទៅបើយើងតម្លាក់ទៀតវាផ្លុកទៅវារីកដោះដាលមកទៀតទៅអញ្ចឹងអានេះគឺទេទឹករលកមានន័យថាគេឧទាហរណ៍សង្គមទៅនឹងត្រពាំងហើយ IT ទៅនឹងដុំថ្មមួយដុំដែលទម្លាក់ចូលទៅក្នុងត្រពាំងហ្នឹងបាទណាចំណុចហ្នឹងបាទ social and political situation cannot respond overnight to this arrival it make it may take year to develop a quit and expectation law នេះរឿងដែលសំខាន់សម្រាប់សង្គមជាមួយ នឹង នយោបាយស្ថានភាពសង្គមនិងស្ថានភាពនយោបាយនេះគឺវាមិនអាចធ្វើឡើង នឹងអាចគ្រប់គ្រងបានក្នុងរយៈពេល1ដល់ពិតប្រកបនោះទេអញ្ចឹងពេលខ្លះវាត្រូវការពេលវេលាយូរក្នុងការបង្កើតច្បាប់អញ្ចឹងចំណុចហ្នឹងគេចង់ផ្ដោតសំខាន់ទៅលើបញ្ហាច្បាប់មានន័យថាបើនិយាយពីសង្គមមួយ គឺជា សង្គមទាំងឡាយណា ដែល ជាស្ងប់ស្ងាត់សង្គមស្ងប់ស្ងាត់បាទប៉ុន្តែនៅខណៈពេលដែលមានទង្វើរបស់មនុស្សតាមរយៈការអភិវឌ្ឍការរីកចម្រើននៃផ្សេងផ្សេងវាធ្វើឲ្យមានរលកធ្វើឲ្យមានអឺ ស្ថានភាពមួយពុះកញ្ជ្រោលអាហ្នឹងសំដៅទៅលើទឹករលកដែលវាចេញមកហើយទាំងវើទាំងអស់ហ្នឹងវាកើតឡើងជារឿយរឿយនៅក្នុងសង្គមអញ្ចឹងរឿងដែលអាចធ្វើបានគឺត្រូវគ្រប់គ្រងទៅដោយច្បាប់ណាត្រូវមានច្បាប់ក្នុងការគ្រប់គ្រងដែលកន្លងមកគឺយើងមាន ហើយពាក់ព័ន្ធជាមួយច្បាប់យើងគឺអា cyber cyber crime law អាហ្នឹងច្បាប់គ្រប់គ្រងច្បាប់គ្រប់គ្រង ក្រាបច្បាប់និយាយពីអ ுக ្រិតកម្មយេមិនមែនក្រាបច្បាប់ គ្រប់គ្រងទេច្បាប់បើនិយាយទៅច្បាប់គ្រប់គ្រងប្រព័ន្ធព័ត៌មានណាកាងបណ្ដាញសង្គម Facebook អីជាដើមឥឡូវថ្មីថ្មីនេះគឺយើងកើតឡើងជាមួយច្បាប់ជាច្រើនណានៅក្នុងហ្នឹងតែប៉ិនករណីច្បាប់មួយមួយជាក់លាក់ខ្ញុំមិនបានត្រាវជ្រាវទាន់ដឹងទេណាបាទអញ្ចឹងព្រោះនៅព្រោះខាងផ្នែកច្បាប់ឃើញមានប៉ុន្តែមិនទាន់ចេញជាផ្លូវការឬក៏ ខ្ញុំមិនបានទៅស្រាវជ្រាវរកមើលបន្ថែមក៏ថាបានណាពាក់ព័ន្ធជាមួយនឹង Cybercrime Law ណាហ្នឹងយើងមានយើងមានកំពុងតែហើយយើងនឹងដាក់ឲ្យដំណើរការឲ្យក៏មិនដឹងឬក៏យ៉ាងម៉េចអាហ្នឹងខ្ញុំមិនបានតាមដានរឿងខាងខាងច្បាប់ដែរនៅក្នុងស្រុកយើងណាបាទអូខេអញ្ចឹងចូលដល់ slide បន្ទាប់នេះនេះគឺបញ្ហាដែលកើតឡើងទៅលើនេះគេចង់បង្ហាញពីទំនាក់ទំនងរវាងក្រមសីលធម៌នយោបាយសង្គមនយោបាយ នៅក្នុងប្រព័ន្ធសង្គមព័ត៌មាននៅក្នុងសង្គមព័ត៌មានចឹងនេះគឺជាប្រព័ន្ធព័ត៌មានវិទ្យាហើយវាហាក់បីចូលដូចជាទឹករលកណាណាហាក់បីដូចជាទឹករលក ដែលវានិយាយថានេះគឺទេទឹកតាពាំងខណៈពេលដែលយើងបោះបោះទឹកបោះបោះដុំថ្មមកដុំចូលទៅភ្លុកចំកដាលវាធ្វើឲ្យមានទឹករលកចេញអញ្ចឹងណាយើងអាចយើងគប់ ដុំថ្មចូលក្នុងតពាំងមួយឬក៏ទឹកអណ្ដូងធ្វើរលកចេញរលកចេញមកដេញដេញដេញដេញដេញរហូតអញ្ចឹងបញ្ហាហ្នឹងវាកើតឡើងទៅលើអីចំណុចទី1គឺពាក់ព័ន្ធគ្នាជាមួយនឹងនេះខាង information right និង application សិទ្ធិក្នុងការទទួលព័ត៌មានឬក៏សិទ្ធិកម្មសិទ្ធិក្នុងការទទួលព័ត៌មានឬក៏នេះកតបកិច្ច property right កម្មសិទ្ធិបញ្ញាជាដើមហើយដែលកើតឡើងតាមជាអី accountability ការទទួលខុសត្រូវនិងទំនួលខុសត្រូវនេះ system quality គុណភាពនៃប្រព័ន្ធហើយនឹង quality of life នេះគឺសំដៅទៅលើកត្តាទាំង5បាទកត្តាទី1គឺ quality of life កត្តាទី2គឺលើគំនូខុសត្រូវ ទី3គឺសិទ្ធិនិងកតាបកិច្ចនៃប្រព័ន្ធព័ត៌មាន ទី4គឺសិទ្ធិកម្មសិទ្ធិបញ្ញាណាហើយចឹងចឹងក្រោយគឺប្រព័ន្ធគុណភាព នៃប្រព័ន្ធព័ត៌មានបាទ ចឹងអ្វីដែលអាចធ្វើបាន គឺវាធ្វើឲ្យប៉ះពាល់ទៅលើកត្តាអីខ្លះនៅក្នុងសង្គមដែលទី1គឺកើតឡើងតាមរយៈក្រមសិលធម៌អញ្ចឹងខណៈពេលដែលទង្វើរបស់មនុស្សមួយចំនួនដែលប្រឆាទៅនឹងក្រមសិលធម៌វាបានប៉ះពាល់អានេះវាកើតឡើងទៅជា ethical issue ethical issue ហ្នឹងគឺផ្ដើមចេញពីបុគ្គលម្នាក់ម្នាក់បុគ្គល គ្រប់រូបណា individual វាប៉ះពាល់ទៅលើបុគ្គលគ្រប់រូបក៏សំដែងឡើងតាមរយៈបុគ្គលមួយចំនួនជាលក្ខណៈបុគ្គល បាទបន្តមកទៀតគឺកើតឡើង បញ្ហាទាំងអស់ហ្នឹងគឺរីកដុះដាលរហូតទៅដល់បញ្ហាសង្គមហើយជះឥទ្ធិពលទៅលើ សង្គមទាំងទាំងមូលហើយរហូតទៀតគឺនយោបាយរបស់ប្រទេសនេះ political issue បញ្ហារបស់សង្គមក៏ដូចជានេះ polity នេះតកតងគ្នាជាមួយនឹង នយោបាយបាទអូខេអញ្ចឹងកត្តាទាំងអស់នេះវាបានជះឥទ្ធិពលទៅលើ សង្គមទាំងមូលណាទាំងវើដែលវា អាចកើតឡើង បើយើងនិយាយពីគុណសម្បត្តិវិញក៏ជារឿងមួយដែលល្អសម្រាប់ពុកម៉ែបងប្អូនដូចគ្នាបាទកត្តាទី1គឺទទួលបានគុណសម្បត្តិរបស់បុគ្គល សង្គមក៏ដូចជា ប្រទេសជាតិទាំងមូលបាទណាស្ថានភាពនយោបាយអានឹងបើយើងនិយាយពីគុណសម្បត្តិតែបើសិនជាយើងនិយាយពីគុណវិបត្តិវិញ វាអាចចេះតពលដូចគ្នាអានឹងពីរនឹងទន្ទឹមគ្នាណាទាំងគុណសម្បត្តិទាំងគុណវិបត្តិនៅក្នុងបញ្ហា បុគ្គលជា ethical សង្គមក៏ដូចជា នយោបាយប្រទេសដែរបាទអូខេអញ្ចឹងយើងទៅ slide បន្ទាប់បាទអញ្ចឹងត្រូវធ្វើម៉េចណាកត្តាទាំង5នេះ five moral dimension of the information age នេះនេះគេថាពិមាត្រនៃក្រមសីលធម៌ទាំង5នៅក្នុងយុគសម័យព័ត៌មានជា បាទយុគសម័យនេះ information right and application នៅក្នុងហ្នឹងគឺត្រូវតែមានដែរ information right ណាសិទ្ធក្នុងការទទួលបានព័ត៌មាននិងក៏ជាកតបកិច្ចទី2គឺសិទ្ធអឺកម្មសិទ្ធិបញ្ញាជាមួយនឹងកតបកិច្ចហើយកម្មទំនួលខុសត្រូវនឹងការគ្រប់គ្រង គុណភាពនៃប្រព័ន្ធព័ត៌មានជាមួយនឹង quality of life គុណភាពនៃជីវិតអាហ្នឹងយើងនិយាយពីលក្ខណៈទូទៅបាទ key key technology trend that raise ethical issue សួរថាវាកើតឡើងអីខ្លះខណៈពេលដែលយើងមាន technology គេនិយាយពីកលឹះ ការវិវត្តនៃ technology កលឹះសំខាន់សំខាន់មាននិន្នាការមាននិន្នាការកើតឡើងទៅលើបញ្ហាក្រមសីលធម៌យ៉ាងម៉េចខ្លះបាទចំណុចទី1គឺ doubling of computer power គឺពាក់ព័ន្ធគ្នាជាមួយនឹងអឺការប្រើប្រាស់ computer លើសតម្រូវការឬក៏ហួសហេតុពេកវាអាចចាត់តពលទៅលើ ក្រមសីលធម៌ឬក៏បញ្ហាប្រព័ន្ធរបស់អង្គភាពឯងទី2គឺ rapidly decline data storage cost រឿងដែលសំខាន់មួយទៀតគឺ ពាក់ព័ន្ធគ្នាជាមួយនឹងការកាន់តែធ្លាក់ចុះនៃ ទំហំនៃការប្រើប្រាស់តម្លៃនៃការនៃទំហំនៃការប្រើប្រាស់នេះ organize can easily maintain detail database on individual ពេលដែលយើងប្រើប្រាស់កាន់តែច្រើនទំនុំទំហំផ្ទុកកាន់តែខ្លាំងអញ្ចឹងយើងត្រូវការ storage កាន់តែខ្ពស់បាទមួយទៀតគឺ net networking advanced and internet រឿងដែលសំខាន់មួយទៀតគឺពាក់ព័ន្ធគ្នាជាមួយនឹងអឺការអឺ copy data ថតចម្លង data ហើយនឹងការរក្សាទុក data តាមប្រព័ន្ធ network ឬក៏ internet ជាដើមអាហ្នឹងបញ្ហាដែលវាកើតឡើងអូខេបាទ advanced data analysis technique អញ្ចឹងមួយទៀតគឺពាក់ព័ន្ធគ្នាជាមួយនឹងក្រមសិលធម៌មួយទៀតនេះ advanced data analysis technique ការតិន្នន័យចម្បងវិភាគបែបបច្ចេកទេសមួយចំនួនដែលត្រូវផ្ដោតសំខាន់ទី2គឺនៅក្នុងនោះមាន profiling និង non obviously relationship awareness Nora អានេះ Nora ហ្នឹងគឺជា system មួយដែលត្រូវយកចិត្តទុកដាក់ខ្លាំងក្នុងការចាប់ចំណុចសំខាន់សំខាន់ក្នុងការវាតម្លៃទៅលើ ភាពត្រឹមត្រូវរបស់អឺតិន្នន័យរបស់ប្រទេសរបស់អាមេរិកបាទនេះ combining data from multi multiple source to create នេះ dossier of for of detailed information on individual នេះ គឺ ការប្រមូលតិន្នន័យជាច្រើនគ្រប់មធ្យោបាយឲ្យបង្កើតជា profile ណា profile ជាប្រវត្តិរូបអីជាដើមហើយ Nora នេះ none of the relationship បែបនេះ combine data from multiple source to find obscure hidden connection that might help identifying criminal or territory អានឹង system ហ្នឹងគឺពាក់ព័ន្ធជាមួយនឹង system ដែរគេ ប្រើប្រាស់ដើម្បីចាប់យកចំណុចដែលសំខាន់ឧទាហរណ៍ដូចយើងមានជាប់ record ទៅលើ criminal ឬក៏ធ្លាប់ជាប់គុកធ្លាប់ជាប់ច្បាក់ធ្លាប់ជាប់បញ្ហាអីផ្សេងផ្សេងគេ record ទុកនៅក្នុង NORA នេះបាទ NORA ហើយនៅក្នុងប្រព័ន្ធអាមេរិកមួយគេដឹងគេថាបើបកគលនឹងគាត់ធ្លាប់ជាប់គុកធ្លាប់មានបញ្ហា នៅក្នុងសង្គមគាត់ធ្លាប់ប្រព្រឹត្តអាក្រក់អីគឺគេ record ទុកអញ្ចឹងនៅខណៈពេលដែលគាត់ទៅធ្វើការឬក៏គាត់ធ្វើអីផ្សេងផ្សេងគឺគេ record រាល់ព័ត៌មានរបស់ប្រជាពលរដ្ឋរបស់គេអាចំណុចហ្នឹងដែលជាកត្តាសំខាន់ណាហ្នឹង ញ្ចឹងគេហៅថា Nora non obvious ហើយខណៈពេលដែលយើងជាប់មានបញ្ហាយើងអឺពិបាកក្នុងការរកការងារធ្វើឬក៏ពេលខ្លះយើង ធ្លាប់មានប្រវត្តិមិនល្អធ្វើឲ្យអញ្ញាធរឬក៏បញ្ហាផ្សេងផ្សេងកើតឡើងឬគេយកចិត្តទុកដាក់ណាព្រោះយើងជាមនុស្សដែលធ្លាប់មានប្រវត្តិអាក្រក់ អានេះចំណុចហ្នឹងគឺពាក់ព័ន្ធគ្នាជាមួយនឹង Nora system របស់អាមេរិកបាទ mobile device grow មែនតាមរយៈនឹងដែរបាទទន្ទឹមនឹងអឺអឺបញ្ហានឹងកើតឡើងគឺ mobile device grow ហ្នឹងក៏កាន់តែដំណើរការ បាទការរីកដុះដាលទៅលើអឺប្រព័ន្ធចល័តផ្សេងផ្សេងនេះ tracking of individual cell phone នេះការ តាមដានប្រព័ន្ធរបស់បុគ្គលម្នាក់ម្នាក់តាមទូរស័ព្ទបាទនឹង GPS នៅទូរស័ព្ទណាកន្លែងនេះបាទ ចំណុចបន្តនេះ no none obvious relationship awareness nora គេនិយាយពី nora system អញ្ចឹង nora system ហ្នឹងគឺវាមានដំណើរការលក្ខណៈរបស់វាយ៉ាងម៉េចខ្លះនេះ void list ទីមួយគឺពាក់ព័ន្ធគ្នាជាមួយនឹងការតាមដានឬក៏ការបញ្ចូលរាល់ទិន្នន័យរបស់បុគ្គលម្នាក់នេះសម្រាប់ប្រទេសយើងមិនទាន់មានទេគាត់នឹងថាគេបាន គ្រប់គ្រងដែរពេលជាវិជាសាស្ត្ររបស់ប្រទេសកម្ពុជាយើង បាទហើយពេលដែលយើងឆែកយើងមាន scanner គេចាប់ផ្ដើមគ្រប់គ្រងណា បាទមានអត្តញ្ញាណប័ណ្ណយើងគេ scan បាទសម្រាប់ពុកកែបងប្អូននៃមានមានមាន អត្តញ្ញាណប័ណ្ណមានអីហើយមានប្រវត្តិយ៉ាងម៉េចគេ record ចូលនៅក្នុង system របស់គេប៉ុន្តែតែមុខតិចទៀតយើងមិនអាចធ្វើអត្តញ្ញាណប័ណ្ណច្រើនកន្លែងតាច្រើនកន្លែងម្នាក់ឯងយើងមិនអាចគ្រប់គ្រងបានចំណុចហ្នឹងណា បាទតែ void list នេះគឺសំដៅទៅលើ ការប្រវត្តិរូបសំខាន់សំខាន់របស់បុគ្គលទូទៅទាំងអស់បាទដែលមានហើយ incident and arrest system នេះប្រព័ន្ធអីផ្សេងផ្សេងដែលពាក់ព័ន្ធជាមួយនឹង ការចងការចាប់ឬក៏បញ្ហាកើតឡើងរបស់បុគ្គលម្នាក់ម្នាក់មក custom customer transaction system នេះប្រព័ន្ធអឺប្រព័ន្ធប្រតិបត្តិការពាក់ព័ន្ធគ្នាជាមួយនឹងអឺបុគ្គលទូទៅ បាទ telephone record ការកត់ចំណាំប្រព័ន្ធព័ត៌មានហើយ human resource system ប្រព័ន្ធគ្រប់គ្រងធនធានមនុស្សជាដើមណានៅក្នុងហ្នឹងគឺ រៀបចំហើយរាល់ចំណុចទាំងអស់ហ្នឹងគឺបុគ្គលម្នាក់ម្នាក់ឬក៏អាច scan អាចអីដូចប្រព័ន្ធក្នុងការចាប់តាមដានរបស់បុគ្គលម្នាក់ម្នាក់នៅក្នុងអឺតាមពលានយន្តហោះតាមតាមតាមស្ថានីយ៍ផ្សេងផ្សេងដែលត្រួតពិនិត្យអញ្ចឹងណាអាហ្នឹងមាន បាទប្រទេសសម្រាប់អាមេរិក គឺគឺកើតឡើងអាហ្នឹងដើម្បីជួយជៀសឲ្យផុតពីបញ្ហាណាគេចង់អឺកាត់បន្ថយទៅលើ ឧបើក្រិតកម្មផ្សេងផ្សេងបាទហើយនៅពេលនោះ Nora ហ្នឹង alert នេះគេថា Nora technology can take information about people from disparate this disparate source and find obscure none obvious relationship it might discover for example នេះ application for a job and casino share and telephone number with a known with a known criminal and issue can alert to the hiring manager hmm? ពាក់ព័ន្ធគ្នាជាមួយនឹងបញ្ហានេះគេចង់និយាយថាវាមានការផ្ដាល់សញ្ញាឲ្យដឹងករណីដែលមានការចាប់ចម្រិតឬក៏មានអំពើក្រិតកម្មផ្សេងផ្សេង ក្នុងការខលតាមទូរស័ព្ទអញ្ចឹងនៅក្នុងនេះប្រព័ន្ធរបស់មនុស្សម្នាក់ម្នាក់គឺមានណាអាហ្នឹងក្នុងក្នុងប្រព័ន្ធរបស់ប្រទេសគេទេប៉ុន្តែប្រទេសយើងមិនទាន់មានទេបាទឬក៏នៅក្នុងតំបន់មួយណា alert គេតាមជាច្រើននៅក្នុងនេះគេនិយាយពីនេះ casino share ណា ចប់នេះបកគលម្នាក់ដែលគាត់មានធ្លាប់មានបញ្ហាធ្លាប់អីពាក់ព័ន្ធជាមួយនឹងក្រីមណលនេះអំពើក្រិតកម្មត្រូវបានស្គាល់ហើយត្រូវបានឃើញហើយក៏វា alert ទៅឲ្យ manager ឲ្យដឹងអាហ្នឹងតាក់ទងគ្នាជាមួយនឹង Nora alert បាទអូខេអញ្ចឹងចំណុចផ្សេងផ្សេងទៀតបាទចំណុចទី2គឺពាក់ព័ន្ធជាមួយនឹងក្រមសិលធម៌នៅក្នុងការធ្វើសេចក្តីសម្រេចចិត្តបាទចប់ចំណុចទី1យើងចូលដល់ចំណុចទី2អញ្ចឹងយើងត្រូវស្គាល់ថា បញ្ហាវាកើតឡើងអីខ្លះបញ្ហាសង្គមបញ្ហាជាក្រមសិលធម៌បាទហើយពាក់ព័ន្ធគ្នាគោលនយោបាយប្រទេសអីជាដើមអាហ្នឹងរួមផ្សំជាមួយនឹង technology បាទហើយចំណុចបន្តគឺគោលនយោបាយនៅក្នុងការធ្វើសេចក្តីសម្រេចចិត្តបាទពាក់ព័ន្ធគ្នា ជាមួយនឹង concept ជាមូលដ្ឋាន4បាទចំណុចទី1គឺពាក់ព័ន្ធជាមួយនឹងក្រមទំនួលខុសត្រូវណាតួនាទីណា responsibility ទូនីតិនេះ accepting the potential cost duty and obligation for decision មួយទៀត accountability ណាការទំនួលខុសត្រូវ ការទទួលខុសត្រូវណា mechanism for identify responsibility party ណា liability ណាពាក់ព័ន្ធគ្នាជាមួយនឹងបំណុលណា permit ណា individual firm individual and firm to recover damage done to them មក you process law as well អញ្ចឹងនៅក្នុងដំណាក់កាលនៃការវិភាគទៅលើក្រមសីលធម៌គឺជាចំណុច4នេះគឺគេចង់ឲ្យយើងរំលឹកគេចង់ឲ្យយើងដើរលើផ្លូវ4នេះដើម្បីធ្វើសេចក្តីសម្រេចចិត្តប្រកបទៅដោយក្រមសីលធម៌ចំណុចទី1ថាតើការដែលយើងចង់សម្រេចចិត្តទៅដេញបុគ្គលិកម្នាក់ឬក៏ធ្វើអីមួយ ថាតើយើងធ្វើទៅវាមានទំនួលខុសត្រូវអត់ត្រឹមត្រូវណាទី2ការអឺ ទទួលស្គាល់ជាក់លាក់ណា response ការទូនីតិយើងមានទូនីតិអីច្បាស់លាស់អត់ហើយមួយទៀតការទទួលខុសត្រូវច្បាស់លាស់អត់មានសម្ដៅទៅលើ មានយន្តការមាននីតិវិធី ដើម្បីដោះស្រាយទៅលើ បញ្ហាហ្នឹងអត់បាទរកការដោះស្រាយនឹងវាមានជួបទៅលើបញ្ហាខូចខាតអីទេបាទបើសិនជាយើង បញ្ឈប់បុគ្គលិកពេលដែលយើងបញ្ឈប់បុគ្គលិកតើយើង គួរគិតយ៉ាងម៉េចថាបុគ្គលិកបញ្ឈប់ទៅ ត្រូវប្រកបទៅដោយក្រមសីលធម៌តើគាត់មានកំហុសអីបើគាត់អត់មានកំហុសតើគូប្រឈប់យ៉ាងម៉េចអញ្ចឹងណាហើយតើមានប្រាក់សំណងប្រាក់បំណាច់មុខងារអីជាដើមអញ្ចឹងនៅក្នុងនេះគឺនិយាយពីការទំនួលខុសត្រូវការទូនីតិប្រជុំទូនីតិរបស់គាត់ណាមានទំនួលខុសត្រូវណាទៅលើភាគីនឹងអត់នៅពេលដែលគាត់ឈប់គាត់ធ្វើការមួយយើងប្រមាណហើយគាត់ពេលដែលគាត់ប្រជុំប្រជុំគាត់ទៅតើតើវាមាន ផលប៉ះពាល់អីខ្លះទាំងក្រុមហ៊ុនទាំងបុគ្គលណាយើងប្រជុំបុគ្គល 10នាក់នៅក្នុងអង្គភាពសួរថាតើវាមានបញ្ហាកើតឡើង ចំពោះក្រុមហ៊ុនយើងទី1ទី2បុគ្គលដែលគាត់ឈប់ទៅតើតើតើគាត់មានការងារគាត់ប៉ះពាល់ទៅលើស្ថានភាព គ្រួសាររបស់គាត់អត់ប៉ះពាល់ទៅដល់ស្ថានភាពបុគ្គលគាត់អត់អាហ្នឹងតែជា ចំណុចដែលយើងត្រូវទឹកដាក់នឹងហ្នឹង liability នឹងឯងបាទហើយចុងក្រោយគឺនេះបន្ទាប់ពីស្គាល់ច្បាប់ស្គាល់ទម្លាប់មានន័យថា យើងបញ្ឈប់គាត់ប្រកបទៅដោយឲ្យត្រឹមត្រូវទៅតាមផ្លូវច្បាប់តាំងពីដើមរហូតដល់ចប់ចុងក្រោយយើងត្រូវមានទួលនីតិធ្វើអីបាទហ្នឹងហើយ with ability to appeal higher authority ចឹងយកផ្លូវច្បាប់យកមកអនុវត្តតែយើងត្រូវយកមកជូនដំណងគាត់បើគាត់ធ្វើការរយៈពេលប្រហែលឆ្នាំត្រូវប្រជុំគាត់យ៉ាងម៉េចហើយត្រូវឲ្យគាត់ទៅធ្វើការងារយ៉ាងម៉េចហើយពេលដែលគាត់ធ្វើវាមានប៉ះពាល់ទៅលើ ស្ថានភាពអីខ្លះណាពេលដែលពេលដែលយើងប្រជុំទៅ ទាំងគាត់ទាំងក្រុមហ៊ុនអាហ្នឹងបើថាគាត់ជាក្រុមហ៊ុនគាត់មុននឹងគាត់ប្រជប់គាត់ដឹងហើយខ្លួនគាត់ប៉ុន្តែតែមើលសម័យខ្លួន ដែលគាត់ឈប់ទៅគាត់មានការងារធ្វើអត់គាត់ពេលខ្លះគាត់ត្រូវមានតែគាត់ឯងជាអ្នកធ្វើការហើយគ្រួសារគាត់ជាអ្នកនៅផ្ទះអញ្ចឹងអត់មានអត់មានចំណូលបើគាត់ឈប់ទៅតាមមានបញ្ហាឯកាឡើងអានោះចំណុចហ្នឹងដែលយើងមកឈប់គាត់បាទអញ្ចឹងគេថាការ ធ្វើសេចក្តីសម្រេចចិត្តទៅដល់ប្រកបទៅដោយក្រមសីលធម៌ដែលមាន កត្តាចំនួន4ដែលត្រូវយកចិត្តទុកដាក់អូខេ5 step ethical analyze អញ្ចឹងតាមគោលការណ៍ទាំង4នោះគឺយើងត្រូវវិភាគទៅលើក្រមសីលធម៌ដែលផ្អែកទៅលើជំហានទាំង5នេះ identify clearly describe the fact ត្រូវពិពណ៌នាត្រូវបកស្រាយឲ្យបានច្បាស់លាស់ទៅលើបញ្ហាដែលកើតឡើង ជាការពិតណា ចំណុចទី2ត្រូវ define conflict នេះទៅដោះស្រាយបញ្ហាចំនួនហ្នឹងឬក៏ផលលំបាកផ្សេងផ្សេងដើម្បីបញ្ជាក់ឲ្យបានច្បាស់ទៅលើលំដាប់នៃតម្លៃឬក៏មានលំដាប់នៃបញ្ហាដែលកើតឡើងបាទចំណុចទី3 identify the stakeholder ណាត្រូវពិនិត្យទៅលើកត្តាដែលពាក់ព័ន្ធដែលគ្រូនិយាយឧទាហរណ៍ទៅលើរឿងករណីដេញបញ្ឈប់បុគ្គលិកឬក៏បញ្ចប់កិច្ចសន្យាបុគ្គលិកចំនួន10នាក់ឬក៏50នាក់ អញ្ចឹងយើងត្រូវវិភាគទៅលើ step ទាំងអស់នេះបាទចំណុចទី4 identify the option that you can reasonable reasonably take ចំណុចទី4ត្រូវចាប់ផ្ដើមបង្កើតទៅលើ option ឲ្យបានច្រើនជម្រើសឲ្យបានច្រើនផ្សេងផ្សេងទៀតដែលយើងអាចមានទំនួលខុសត្រូវទៅលើសាច់រឿងហ្នឹងបាទហើយចំណុចទី5ត្រូវ identify ត្រូវកំណត់ទៅលើកតាកតាដែលជា មានអត្តពលនៅក្នុងការជ្រើសរើសទៅលើ option នីមួយៗនៃជំរើសនឹងបាទអញ្ចឹង5ជំរើសនេះគឺជាការវិភាគប្រកបទៅដោយក្រមសីលធម៌ដើម្បីបញ្ឈប់ករណីដែលគូឧទាហរណ៍ទៅលើការបញ្ឈប់ឬក៏បញ្ចប់កិច្ចសន្យារបស់បុគ្គលិកម្នាក់ឬក៏4 10នាក់ហ្នឹងអាស្រ័យលើឬក៏អានេះករណីទៅលើការវិភាគទាំងអស់នេះវាពាក់ព័ន្ធគ្នាជាមួយនឹងការសម្រេចចិត្តប្រកបទៅដោយក្រមសិលសិលធម៌បាទ អូខេអញ្ចឹងចំណុចទាំងអស់នេះគឺសិតជារឿងដែលត្រូវយកចិត្តទុកដាក់ខ្លាំងបំផុតរបស់អង្គភាពបើក្នុងនាមយើងជា business owner business manager ក៏ត្រូវតែ ធ្វើអ្វីប្រកបទៅដោយក្រមសីលធម៌បាទអូខេ candidate ethical principle អានេះគោលការណ៍គោលការណ៍ដែលយើងត្រូវធ្វើណាឥឡូវមុននឹងដល់ចំណុចហ្នឹងគូលើកឧទាហរណ៍មួយពាក់ព័ន្ធគ្នាជាមួយនឹងការធ្វើសេចក្តីសម្រេចចិត្តប្រកបទៅដោយ ការវិភាគនិងក្រមសីលធម៌អាហ្នឹងជា case យកទៅពិចារណាក៏អត់មានខុសមានត្រូវដែរក្នុងករណីដែលអឺមិត្តភ័ក្តិបើថាមិត្តភ័ក្តិអាហ្នឹងអាចថានេះទី1បងស្រីឬក៏បងថ្លៃឬក៏ឪពុកម្ដាយបាទបងជាមួយនឹងឪពុកឬក៏ម្ដាយណាមនុស្សចាស់ណាបើយើងព្រោះថាគាត់មានបញ្ហាអីមួយណាគាត់មានបញ្ហាមួយនៅមន្ទីរពេទ្យឬក៏នៅនៅណាឧទាហរណ៍ថានិយាយទៅគាត់ធ្លាក់ទឹក ឧបមាថាធ្លាក់ទឹកបាទអញ្ចឹងបើសិនជាយើងជួយតែជួយអ្នកណាមុន មួយនៅខាងឆ្វេងមួយខាងស្ដាំអញ្ចឹងករណីខ្លះវាពិបាកក្នុងការសម្រេចចិត្តណាពិបាកក្នុងការសម្រេចចិត្តហើយក្នុងការធ្វើហើយរឿងទាំងអស់គឺมันអាចឲ្យបាត់ទាំងអស់ទេគឺណាយើងមិនចង់ឲ្យបាត់ទាំងអស់ប៉ុន្តែมันมันចង់ឲ្យបាត់ទាំងអស់ហែតែករណីដែលយើងអាចសង្គ្រោះបានមួយយកមួយសង្គ្រោះបានពីរយកពីរ ប៉ុន្តែក្នុងមួយករណីដែលយើងអាចថាយើងទៅសង្គ្រោះបាន គឺពិបាកឧទាហរណ៍ថាពេលខ្លះរឿងពាក់ព័ន្ធជាមួយនឹងគ្រួសារបាទគ្រួសារប្តីប្រពន្ធហើយនឹងឪពុកម្ដាយបាទប្តីប្រពន្ធឪពុកម្ដាយម្ដាយក្មេកឪពុកក្មេកបាទនឹងករណីដែលម្ដាយម្ដាយក្មេកឪពុកក្មេកជាមួយនឹងប្រពន្ធយកមួយណាណាម្ដាយឬក៏ម្ដាយបង្កើតអាហ្នឹងករណីហ្នឹងគឺជាជំរឹះដែលលំបាកបំផុតដែលយើងមិនចង់ជួបបាទណា ពេលខ្លះម្ដាយបង្កើតគាត់ឲ្យកូនមានតែឲ្យកូនលែងលះគ្នាទៅ បាទបើថារស់នៅមិនចោះសម្រងគ្នាទេ បាទតើកូននឹងត្រូវស្ដាប់ម្ដាយឪពុកឬក៏ហើយបើបើសិនជាមិនឧទាហរណ៍ថាម្ដាយម្ដាយខាងស្រីគាត់ថាបើបើកូនស្រីឯងមិនលែងលះប្តីទេអឺឈប់រាប់អានកាត់កាល់អញ្ចឹងម៉ែឪកាត់កាល់កូនចោលអឺ ប្រពន្ធខាងស្រីហ្នឹងគាត់ថាបើគាត់លែងលះប្តីគាត់កំពុងតែរួមរស់សុខទុក្ខជាមួយ គ្នាល្អហើយឲ្យលែងលះក៏ដូចវាពិបាកបាទអញ្ចឹងអានេះសិតតែស្ថិតនៅក្នុងកតាប្របាចិត្តដែលมันអាចណារឿងដែលគាត់កំពុងតែរួមរស់នៅសុំនេះគ្នាប៉ុន្តែឪពុកម្ដាយគាត់ឲ្យឲ្យឲ្យបំបែកហ្នឹងណាអាហ្នឹងសិតតែជារឿងដែលយើងមិនអាចកាត់ថ្លៃបានណាហ្នឹង អាហ្នឹងរឿងរឿងទាំងអស់ហ្នឹងសិតតែជារឿងដែលលំបាកសម្រាប់បុគ្គលយើងហើយសិតតែมันអាចណាมันអាចហើយរឿងវាអាចកើតឡើងតែมันអាចដោះស្រាយបានដោយល្អប៉ុន្តែរឿងដែលល្អគួរតែ គួរតែត្រូវដោះស្រាយឲ្យបានជាក់លាក់ក្នុងកម្រិតណាមួយដែលសមស្របបាទដែលសមស្របអញ្ចឹងនៅក្នុងការសេចក្តីការធ្វើសេចក្តីសម្រេចចិត្តហ្នឹងគឺជារឿងមួយដែលលំបាកបំផុតនៅក្នុងមេរៀននេះបាទព្រោះពេលខ្លះ ក៏វាក្រមសិលធម៌និយាយបើសិនជាអឺខាងប្រុសឧកណីដែលយើងជាមនុស្សប្រុសយើងមានប្រពន្ធប្រពន្ធនិងម្ដាយបកើតចឹងចាស់ប្រពន្ធនិងម្ដាយបង្កើតហើយធ្លាក់ទឹកទាំងពីរបាទថាយើងជួយអ្នកណាមុនជួយម្ដាយមុនឬក៏ជួយឪពុកមិនប្រពន្ធមុនណាបើយើងជួយប្រពន្ធគេថាយើង ជាកូនអកតញ្ញូ បើយើងជួយម្ដាយណាប្រពន្ធចោទថាយើងជាមនុស្សដែលណាយ៉ាងម៉េចចឹងពេលខ្លះវាអាស្រ័យទៅលើករណីផ្សេងផ្សេងគ្នាបើយើងឲ្យអត្ថភាពទៅលើម្ដាយជួយយើងទៅជួយម្ដាយមុនប៉ុន្តែជួយករណីជួយបានតែមួយមិនអាចជួយជួយមួយបានមួយបើជួយបានទាំងពីរអូខេយើងដោះស្រាយបានតែហ្នឹងតែបើករណីដែលជួយអត់បានអញ្ចឹងទៅទៅទៅគិតអូខេអញ្ចឹងករណីនេះយកទៅពិចារណាហើយរួច ចាំយើងមកសិក្សាទៅលើ slide ដែលខ្ញុំកំពុងតែបង្ហាញនេះបាទ slide ទី14បាទ candidate ethical principle នេះសំដៅទៅលើគោលការណ៍ក្រមសីលធម៌ទាំងឡាយដែលគឺថាអាចយកមកប្រើប្រាស់យកមកដោះស្រាយបានបាទអូខេចំណុចទី1គេនិយាយពី golden rule ណាអឺវិធានច្បាប់គោលការណ៍មាសណាសម្ដីមាសគោលការណ៍មាសនៅក្នុងគេថា do and do do and to other as you would have them to and to you នេះមានន័យថាយើងធ្វើអ្វីរាល់ទាំងវើរបស់យើងធ្វើទៅលើបុគ្គលណាម្នាក់គឺអឺយើងចង់ឲ្យគេធ្វើល្អចំពោះយើង ធ្វើល្អចំពោះគេ គេធ្វើល្អចំពោះយើងឬក៏គេប្រើពាក្យថាកុំធ្វើអំពើទាំងឡាយណាដែលយើងមិនចង់ឲ្យអ្នកដទៃធ្វើមកលើយើងកុំធ្វើទៅលើគេ បើយើងកំធ្វើទៅលើគេទៅលើទាំងធ្វើទាំងអស់ហ្នឹងគេនឹងមិនធ្វើអំពើទាំងអស់ហ្នឹងមកលើយើងវិញទេគេចង់សំដៅទៅលើ លក្ខណៈនេះឯងបាទមានថាបើតាមទ្រឹស្ដីប្រពុតវិញ គេចង់អឺធ្វើល្អបានល្អធ្វើអាក្រក់បានអាក្រក់ហ្នឹងបើយើងធ្វើអាក្រក់ទៅគេថ្ងៃក្រោយគេនឹងសងអាក្រក់មកយើងវិញអានេះគេចង់បញ្ជាក់ទៅលើចំណុចហ្នឹងបាទទី2 Immanuel Kant category imperative នេះតាម Emmanuel Kant category imperative នេះគេថា if an action is not right for everyone to take it is not right for anyone គេថាទាំងវើទាំងអស់បើសិនជាវាមិនមិនសមស្របមិនត្រឹមត្រូវ ចំពោះបុគ្គលណាម្នាក់ហើយ វាក៏មិនត្រឹមត្រូវចំពោះបុគ្គលគ្រប់រូបដូចគ្នាណាអញ្ចឹងយើងត្រូវធ្វើទាំងវើទាំងឡាយណាដែល គិតថាមនុស្សគ្រប់រូបគាត់គិតថាត្រូវណាតែមនុស្សគ្រប់រូបគិតថាមិនត្រូវអាហ្នឹងយើងមិនអាចធ្វើបានទេ បាទវាខុសទៅនឹងក្រមសីលធម៌បាទមួយទៀតចំណុចទី3ណាគេថា discard rule of change ណា if an action cannot be taken repeatedly it is not right to take at all បើសិនជារឿងហ្នឹងណាគេថាសកម្មភាពណាមួយដែលយើងមិនអាច ធ្វើដដែលដដែលឲ្យបានឲ្យវាកើតឡើងនោះមានន័យថាវាមិនត្រូវតលតែសោះមានន័យថារឿងទាំងឡាយណាផ្សេងផ្សេងទៀតដែលកើតឡើងឬក៏មិនកើតឡើងវាធ្វើឲ្យដដែលដដែលមានន័យថាសាច់ឈាមយើងត្រូវតែផ្លាស់ប្ដូរយើងមិនអាចធ្វើរឿងដដែលដដែលនឹងបានទេបើសិនជាវាជារឿងដែល មិនសមស្របអញ្ចឹងចំណុចហ្នឹងបាទ អូខេចំណុចបន្តគឺ ពាក់ព័ន្ធជាមួយនឹង utilitarian utilitarian principle តាមគោលការណ៍ utilitarian take an action that achieve the higher or greater value ការកតា ដែលយើងសម្រេចចិត្តយើងគួរតែសម្រេចចិត្តទៅលើកតាទាំងឡាយណាដែលអាចធ្វើឲ្យយើងទទួលបានតម្លៃកាន់តែខ្ពស់ឬក៏ទទួលបានជោគជ័យឲ្យខ្លាំងឲ្យធំយើងព្យាយាមធ្វើអាណាដែល គិតថាវាល្អណាធ្វើឲ្យអស់លទ្ធភាពអាណាដែលគិតថាបើអាណាដែលគិតថាបានប្រយោជន៍ខ្ពស់យើងព្យាយាមធ្វើអាហ្នឹងចំណុចហ្នឹងដែលយើងជ្រើសរើសមួយទៀត risk aversion principle គោលការណ៍ដើម្បីកាត់បន្ថយ risk វិញមួយទៀតបើថាវាវាមិនបានតម្លៃខ្ពស់វាមិនបានជោគជ័យខ្លាំងណាយើងព្យាយាម take something that is uh, higher value ឲ្យ greater value ណាគណៈពេលដែលយើងព្យាយាមនឹងធ្វើយើងទៅមើលតឡាអាណា ដែលយើងរើសតាល្អជាងគេយើងព្យាយាមយកអាណាដែលល្អអាណា ដែលមានតម្លៃអាហ្នឹងបើយើងគិតថារើសជំរើសនៅក្នុងបរិបត្តិវិជ្ជមាន ល្អអាហ្នឹងគឺយើងរើសអាណា ដែលល្អអាណាដែលមានតម្លៃជាងគេដូចយើងរើសពេជ្ររើសអឺយើងមួយរើសពេជ្រមួយរើសដុំថ្មអញ្ចឹងណា យើងមិនអាចទៅរើសដុំថ្ម យើងមិនអាចអីយើងតែរើសឃើញពេជ្រយើងរើសពេជ្រហើយបាទចំណុចហ្នឹងណាចង់មានន័យអញ្ចឹងមានន័យថាករណីដែលយើងទៅធ្វើការងារកន្លែងណាដែលមានប្រាក់កម្រៃខ្ពស់ណាប្រាក់ប្រាក់កម្រៃខ្ពស់អេយ៉ាប័តល្អយើងទៅយកហ្នឹងប៉ុន្តែកន្លែងខ្លះវាមានតម្លៃខ្ពស់ប៉ុន្តែអេយ៉ាប័តមិនល្អតែយើងឲ្យ value ទៅលើអីអាហ្នឹងចំណុចហ្នឹងណាបើគណៈពេលនេះយើង value ទៅលើអឺ លុយច្រើនអូខេយើង value ទៅហ្នឹងវាហាក់បី ដូចជាសិលធម៌នឹងដំបាយអញ្ចឹងបាទហ្នឹងករណីនៅក្នុងការដែលយើងត្រូវជ្រើសរើសហ្នឹងគឺនឹងឯងគឺទ្រឹស្ដីសម្រាប់ខ្មែរយើងគឺគេប្រើពាក្យថាអឺសិលធម៌នឹងដំបាយអាហ្នឹងរឿងដែលគេអប់រំយើងឲ្យចេះជ្រើសរើសទៅលើកតាន័យថាតើយើងអឺចង់បានសិលធម៌គឺឬក៏យើងចង់បានសិលធម៌មានន័យថាយើងអត់បាយស៊ីបាទ តែបើយើងពេលនេះយើងព្យាយាមរបាយស៊ីដែលយើង កំពុងតែឃ្លានខ្លាំងតែយើងគិតលើសិលធម៌ហ្នឹងទេ បាទអាចចំណុចហ្នឹងដែលត្រូវគិតថាសិលធម៌នឹងនំបាយអាហ្នឹងគួរគួរសិក្សាស្វែងយល់បន្ថែមហើយបងប្អូនដែលធ្លាប់ទៅលឺណាបាទអូខេចំណុចបន្ទាប់គឺនិយាយពី risk aversion ការកាត់បន្ថយហានិភ័យអញ្ចឹងបើរឿងទាំងអស់ហ្នឹងវាសិតតែជាបញ្ហាដែលចាត់ទៅពលទៅលើយើងហើយយើងត្រូវគិតទៅលើកត្តាទាំងឡាយណាដែលកាត់បន្ថយ risk បាន reduce action your action ទាំង lain ណាទង្វើឬក៏សកម្មភាពទាំង lain ណាដែលគិតថាវាជះអត្តពលឬក៏ធ្វើឲ្យខូចខាតតិចណាឬក៏ចំណាយតិចករណីដែលយើងអឺខាតរស៊ីខាតបើខាតយើងខាតមិនឲ្យខាតទាំងស្រុងទេ តែយើងព្យាយាមធ្វើម៉េចកាត់បន្ថយការខាតឲ្យយើង កាន់តែតិចកាន់តែល្អករណីហ្នឹងអាហ្នឹងណាបាទហ្នឹង harm or potential cost បាទចំណុចចុងក្រោយ នៅក្នុង slide នេះគឺនិយាយពី ethical no free lunch no free lunch គេថាជាលក្ខណៈក្រមសិលធម៌ណាមួយគេនិយាយថាគោលវិធានទាំងគេថាគ្មានអាហារថ្ងៃត្រង់ណា ដោយ free free សម្រាប់យើងទេបាទ no free lunch assume that virtually or intangible and intangible objective uh, owned by someone use unless there is specific declaration and otherwise គឺគេសំដៅទៅលើរាល់អ្វីទាំងអស់គឺអត់មានអី free ទេគឺយើងត្រូវតែមាន ការឆ្លើយតបមាន ការសំស្របទៅវិញឬក៏ឲ្យបើប្រើពាក្យថាឲ្យរបស់សំណោះដៃអាហ្នឹងគឺជារឿងមួយដែលសំស្របណាគេជួយយើងមិនមែនគេអឺនេះទេបាទមិនមែនគេ មិនមានអីត្រូវនេះទេគេថាបើអឹងជូនកាដូតែគេចង់បានអីទៅវិញហើយណាអាហ្នឹងចំណុចហ្នឹងអញ្ចឹងកុំភ្លេចណាអ្វីក៏ដោយបើគេប៉ាវយើងណាគេគេចង់មានន័យអញ្ចឹងណាគេប៉ាវញ៉ាំអីប៉ាវញ៉ាំអីប៉ាវនេះប៉ាវនោះហ្នឹង no free lunch ណាអត់មានអាហារថ្ងៃត្រង់ណាដែរ free ទេគឺរឿងគេចង់ឲ្យយើងហ្នឹងណាត្រូវតបស្នងទៅគេវិញប៉ុន្តែជាទូទៅគឺមនុស្សគឺ គឺជាវិធានហ្នឹង logic មែនតើបាទ logic សម្រាប់បុគ្គលទូទៅគឺត្រូវចាំគ្រប់គ្នាថា អត់មានអ្វី free ទេ បាទលើโลกនេះអូខេណាបាទចូលដល់ slide បន្ត professional code of conduct នេះបាទ professional code of conduct នេះគឺជាលក្ខណៈនៃការធ្វើសេចក្តីសម្រេចចិត្តតាមលក្ខណៈនៃរបស់អាមេរិកដែលក្នុងនោះមាន professional code of conduct របស់គេ ដែលមានសហគមន៍នេះ AMA ABA ជាមួយនឹង AITP ជាមួយនឹង ACM អាហ្នឹងយើងអាចមើលបន្ថែមនៅក្នុង e-book ណាមើលបន្ថែមគឺជាស្ថាប័នទាំងឡាយណាគឺជាសមាគមទាំងឡាយណា ដែលគេប្រើសំខាន់ទៅលើក្រមសីលធម៌បាទហើយគេរៀបចំច្បាប់គេរៀបចំទម្លាប់ដើម្បី សង្គមរបស់គេ បាទមួយទៀតគឺ real world ethical dilemma នេះការកំណត់ទៅលើអឺ ការធ្វើសេចក្តីសម្រេចចិត្តនៅក្នុងស្ថានភាពដ៏លំបាក one set of interest pity again and another ឧទាហរណ៍ right of company to maximize productivity of worker នេះ versus worker right to use internet for short personal task នេះនេះគេចង់ឧទាហរណ៍ទៅលើលក្ខណៈនៃការថិតសិទ្ធសិទ្ធនៅក្នុងការធ្វើសេចក្តីសម្រេចចិត្តក្នុងស្ថានភាពលំបាកដែលគេឧទាហរណ៍ទៅលើករណីមួយដែលក្រុមហ៊ុនគាត់មានសិទ្ធនៅក្នុងការធ្វើឲ្យ អឺក្រុមហ៊ុនរបស់គាត់ត្រូវផលិតផលិតផលឬក៏ផលិតភាពរបស់បុគ្គលម្នាក់ៗឲ្យកាន់តែល្អប្រសើរប៉ុន្តែរឿងហ្នឹងក៏បានជះឥទ្ធិពលទៅលើសិទ្ធិរបស់បុគ្គលនៅក្នុងការប្រើប្រាស់អ៊ីនធឺណិតទៅលើរឿងបញ្ហាផ្ទាល់ខ្លួនអញ្ចឹងបើគាត់ចង់ឲ្យផលិតប្រកបទៅដោយ ខ្លឹមសារឬក៏ផលិតដែលប្រកបទៅដោយអឺ maximize profit របស់គាត់កាន់តែខ្លាំងផលិតភាពកាន់តែខ្ពស់តោះតែបុគ្គលិកហ្នឹងធ្វើការអត់ឈប់អាហ្នឹងវារំលោភសិទ្ធិរបស់បុគ្គល បាទរំលោភសិទ្ធិរបស់បុគ្គលអញ្ចឹងចំណុចហ្នឹងត្រូវពិចារណាទៅលើកត្តាដែលជាអតិពលអូខេបាទចប់ចំណុចទី2យើងឈានចូលដល់ចំណុចទី3ណាចាំបន្តិចណា